Thank you. Abiasa itu, 네. សិទ្ធិរួមដល់តាមតាមចូលដល់ពីយើងហើយឡើងយើងទៅដើម្បីទទួលខាងខ្លួនរបស់សិទ្ធិ Rồi vâng, bạn ơi, bạn ơi. Nhầm tân hút bay này rồi. Nè mà phay nó bay nè học tập. Rồi. Ở à, đâu đi? Ở đâu đâu đâu. Chăm môi dây mà Vinh rồi luôn. Chăm môi Vinh. Tụi lẹ đó, tụi lẹ đó. Thank you. ហើយជាបឋមនេះខ្ញុំបកណាព្រះចៅតិការវត្តសវណ្ណគង្គារាមហត្តឹកឃុំរហត្តឹក ស្រុកកូរីខេត្តបន្ទាយមានជ័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានចូលរួមអង្គកឋិនទានសាមគ្គីសម្រាប់ទីវត្តរហត្តឹកតាមរយៈបាសកឡាឈូកបាសិកាញនសអែមដែលរស់នៅខាងភូមិដើមថ្នោតកាលីហ្វ័រញ៉ាក្រុងឡុងបិចនិងខាងសហរដ្ឋអាមេរិក។ នៅក្នុងនោះគឺមានរបាសក់ឡាឈូករបាសិកាញ៉ុនសាអែមព្រមទាំងបតបានចូលរួម20ដុល្លារអបាសិកាម៉ែវឡង់ព្រមទាំងកូនចៅចំនួន15ដុល្លារអបាសិកាភីរិនព្រមទាំងកូនចៅចំនួន20ដុល្លារអបាសិកាអុកម៉ារីអបាសក់លន់សុខុនព្រមទាំងកូនចៅ10ដុល្លារអបាសិកាប៊ូសុខឿនព្រមទាំងកូនចៅ10ដុល្លារអបាសិកាធីលីអេងព្រមទាំងកូនចៅចំនួន10ដុល្លារអបាសិកាទីមីលា ណាព្រមទាំងកូនចៅ20ដុល្លារអាបាសក់ទូចកំសន់អាបាសិកាអ៊ុំសុម៉ាលីព្រមទាំងកូនចៅ20ដុល្លារនេះគឺជានាមពុទ្ធបរិស័ទដែលបានចូលរួមខាងផ្នែក អង្គធនទានសាមគ្គីហើយមួយផ្នែកទៀតគឺពុទ្ធបរិស័ទដែលបាន ចូលរួមទៀតតាមចូលរួមជាវស្មៅដាំធ្វើរៀបចំជាសួននៅក្នុងទីវត្តនេះផងដែរតាមរយៈញោមឡាជូកញោមញនសាអែនណាក្នុងនោះមានអឺ រាយនាមដូចតទៅបាសកឡាឈូកបាសិកាញនសអែមព្រមទាំងកូនចៅ30ដុល្លារបាសិកាអែមពឿនបាសិកាឡង់អឹមព្រមទាំងកូនចៅ30ដុល្លារបាសិកាម៉ែវឡង់ព្រមទាំងកូនចៅ30ដុល្លារបាសិកាភីរិនព្រមទាំងកូនចៅ30ដុល្លារឧបាសិកាអុកម៉ារីឧបាសិកឧបាសកលន់សុខុនព្រមទាំងកូនចៅ30ដុល្លារណាញោមមីងកុសល ណាព្រមទាំងកូនចៅ6ដុល្លារលោកយាយភៀបព្រមទាំងកូនចៅ5ដុល្លារលោកយាយទូចព្រមទាំងកូនចៅ10ដុល្លារបាសិកាធីលីអេងព្រមទាំងកូនចៅ6ដុល្លារបាសក់លីដាលីវព្រមទាំងកូនចៅ6ដុល្លារនេះពុទ្ធបរិស័ទបានចូលរួមជាវជាស្មៅសម្រាប់រៀបចំដាំជាសួនលម្អនៅក្នុងទីវត្តរហັດទឹកហើយមួយផ្នែកទៀតគឺពុទ្ធបរិស័ទបានចូលរួមក្នុងការឆ្លងនៅសមិទ្ធផលនានានៅក្នុងទីវត្តនេះផងដែរ តាមរយៈបាសាឡាឈូកបាសិកាញនសអែមព្រមទាំងកូនចៅទាំងណាចំនួន15ដុល្លារអបាសិកាភីរិនព្រមទាំងកូនចៅ ចំនួន15ដុល្លារអបាសិកាម៉ែវឡង់ព្រមទាំងកូនចៅ15ដុល្លារអបាសិអបាសិកាប៊ូសុខឿនព្រមទាំងកូនចៅ15ដុល្លារអបាសិកាទងវិសិទ្ធព្រមទាំងកូនចៅ20ដុល្លារអបាសិកាអុកម៉ារីអបាសក់លន់សុខុនព្រមទាំងកូនចៅ10ដុល្លារអបា សក់ឡាឈូកបាសិកាញនសាអែមបានចូលរួមខាងបទីបចំនួន20ដុល្លារហើយថវិកានេះគឺខ្ញុំកណាបានទទួលហើយតាមរយៈเพจបងប្រុសអឺវិជ្ជរិនទាំងក្នុងបដាខ្ញុំកណាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសទ្ធាពឹកចិត្តអបាសក់ឡាជោគបាសការញោមស្អែមដែលបានគៀងគោប្រមោថវិកាក្នុងការចូលរួមចំណាយកសាងសមិទ្ធផលក៏ដូចចូលរួមជាអង្គកថានទានសាមគ្គីក្នុងទីវត្តរហັດទឹកនេះ ក៏សូមបួងសួងដល់គុណបនប្រតនត្រ័យសូមជួយអភិបាលថែរក្សាគុំក្រងការពារលោកម្ចាស់សទ្ធាទាំងអស់សូមឲ្យលោកជួបប្រសពតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងកដាអាយុវណ្ណៈសុខៈពលៈនិងបរិខេណកំបីឃ្លានឃ្លាតឡើយទៅណាសូមអនុមោទនា Thank you.